អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review Hero Pack SM មួយ Hero នេះគឺជាប្រភេទ Hero Convert ហើយយើងធ្វើការដាក់លក់ក្នុងតម្លៃ270ដុល្លារអូខេតម្លៃ270ដុល្លារនេះបើសិនជាករណីអ្នកទាំងអស់ស្រឡាញ់អីអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកក្នុង page Racer ដើម្បីធ្វើការទិញនៅ Hero នេះបានណាអូ មើល hero អូខេច្រើនមែនទែន hero ប្រភេទ hero លក់นมហើយលោតដាក់នេះដាក់ដល់ឲ្យកាំងក្រុងដើរការតែម្ដងមើលខ្ញុំមើលតិចមើលមានលក់អត់មានតាអូខេមានអូខេតោះអញ្ចឹងមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់តិចដែរចំពោះអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំជួយ review hero អ្នកទាំងអស់គ្នាជួយគោរពលក្ខខណ្ឌខ្ញុំ3ផងលើទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេ រឿងទី2ជួយដាក់តម្លៃហេរ៉ូឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់ហ្នឹងហើយរឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលតំណាក់តំណងក្នុងការទិញឬក៏លក់ហេរ៉ូមួយហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាគ្រប់លក្ខខណ្ឌតែ3ហ្នឹងទេខ្ញុំធ្វើការ review អ្នកទាំងអស់គ្នាតោះឥឡូវកុំឲ្យខាត់ពេកយើងចូលទៅមើលទាំងអស់គ្នាតើហេរ៉ូដែលមានតម្លៃ270ដុល្លារហ្នឹងក៏ពាក់ item អីខ្លះអូខេ let's go អូខេអ្នកទាំងអស់នេះនេះគឺជា item hero តម្លៃ270ដុល្លារអញ្ចឹងនៅពេលអ្នកទាំងអស់នេះទិញទៅអ្នកទាំងអស់នេះនឹងទទួលបាន item មួយតួ hero ទៅតែម្ដងណាអូខេយើងមើលទាំងអស់គ្នាអូខេអញ្ចឹងគាត់ពាក់ក្បាលដាក់ stone បូក13អាវ hs បូក13ខោ hs បូក13អញ្ចឹង hero នេះគឺបូក13មួយឈិបរបស់គាត់តែម្ដងណាអូខេចំពោះ chat គឺជាប្រភេទ chat VAT ចែកនេះគឺជាចែកតង់ទី1ទេអ្នកទាំងអស់នេះចែកដូចអ្នកទាំងអស់នេះដឹងស្រាប់ហើយតង់ទី1គឺវាជំនួយគឺ2ប៉ាក់បាន4%ចំណែកចែកក្រោមគឺប្រភេទចែក INT អញ្ចឹងនៅពេលដែលយើងប្រើវាមួយគូវាទទួលបាន all 10ហ្នឹងហើយរួមជាមួយនឹង cut speed គឺ10%អញ្ចឹងចែកសាន់នេះគឺអនុភាពវាប៉ុណ្ណឹងអូខេចំពោះដៃគឺជាប្រភេទដៃសាន់នីបូក13អញ្ចឹង hero នេះបើយើងនិយាយទៅគឺ3 11ឈុតតែម្ដងណាហ្នឹងអាក្បាលខោ គឺ13មួយឈុតតែម្ដង អូខេអញ្ចឹងតាតូគឺជាប្រភេទតាតូ strength dodge បូក13 strength dodge បូក13 strength dodge បូក14 strength dodge បូក13 strength dodge បូក14អូខេវាគឺជាប្រភេទតាតូរបស់ប៉ា SM តែម្ដងហើយវាមានការ remix color ស្អាតមែនទែនត្រឹមតែប៉ុណ្ណឹងវាបានបូក13មួយឈុតទៀត14បានអាវមួយ14បានខោមួយហ្នឹងហើយហើយគ្រាន់ថាវា ping ធម្មតាប៉ុន្តែវាអត់ទាន់ perfect ទេប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយដែរប៉ុណ្្នឹងខ្ញុំគិតថា aim ហ្នឹងហើយអូខេអញ្ចឹងចំពោះសៀវភៅគឺគាត់ហាត់បាន4 page 7 level ភាគរយ ទី1 23ភាគរយទី2 95ភាគរយទី3 62រួមជាមួយនឹងភាគរយទី4គឺ58អញ្ចឹង95%បូកនឹង8%ទៀតអញ្ចឹង hero នេះគឺបាន6 7ស្វែហើយហ្នឹងហើយអឺរៀងស្ទើរ level អត់ស្អាតប៉ុន្តែมันជាថ្មីឯង pro level បុក ល្បែខ្សែ5វាអត់មានជំនួយអីទេហ្នឹងហើយអូខេចំពោះជីលមុនគឺ10ល្បែរត់មិនស្អាតតែម្ដងណាហ្នឹងហើយអូខេហើយបបបាល់ល្បែ2អាវល្បែ3ខោល្បែ2ខោល្បែ3អូចឹងហេរ៉ូនេះបានបបល្បែ3 2គ្រាប់ដែរណាតម្លៃ270នេះអែមអូខេអានេះយើងដូរបានពី VIP ទេ Hero នេះមាន rate 16802 rate 88 14090 6ចឹងកម្រិតល្វែលគឺល្វែល6អត់អាប់23ល្វែលអ្នកនរនេះ23ល្វែលអូខេនេះគឺជា item បន្ទាប់ប្រសន់របស់តួ hero អញ្ចឹងដូចអ្នកទាំងអស់នេះបានឃើញអញ្ចឹងគឺនេះកាឈុតកៅក្រៅគាត់ទេណានេះសភៅដាំ search wallet red cloth golden cicada អញ្ចឹងសភៅ support គឺមានមួយកផ្លេបាត់ azura តែមួយទេប៉ុន្តែ azura ដូចអ្នកទាំងអស់នេះដឹងអញ្ចឹងមិនដឹងយកមកធ្វើអីទេ mooncake មានច្រើនដុំដែរ10បាកាតសល់1 2 3 4 5 4ដុំកន្លះកដោគឺ permanent ណាមានប៉ហុកមួយឈុតណែប៉ហុកអូខេខ្ញុំចែកផាលីណាសតមើលតិចអឺរៀង server តិចម្ដុំនេះ0តែម្ដងផាលីណាសតឥឡូវខ្ញុំទៅមើលនេះឲ្យ item keeper ផ្លេចចែក merit ឲ្យមើលអូខេមើល merit តិចណាអូខេអញ្ចឹង merit គឺមាន200000ជាងណា merit ខាងសង200,000ជាងអូខេនេះជា item បន្តបសំនៅក្នុង hero មានប៉ុណ្្នឹងអឺ sorry ផងខ្ញុំមិនអាចឲ្យមើលខោបានទេដោយសារគាត់ចាក់ password តែនេះជាប់អឺនៅក្នុងនេះណាអញ្ចឹងខ្ញុំមិនដឹងថា point កៅមានបានរួមជាមួយនឹងកៅក្រៅមានបានឈុតប៉ុន្តែអ្នកទាំងអស់នេះអាច មើលបានណាឈុតកដាខាងក្រៅគឺជាឈុតដែលថ្លៃថ្លៃហើយចឹងអាចមើលនៅនេះបានអូខេអញ្ចឹងចំពោះ hero មួយនេះគឺយើងដាក់លក់ក្នុងតម្លៃ270ដុល្លារអញ្ចឹងបើសិនជាកនៃទាំងអស់នេះឆ្លាញ់អី អ្នកទាំងអស់នេះអាចធ្វើការឆាតមកក្នុង Page Racer ដើម្បីធ្វើការទិញនៅ Hero នេះបានណាហ្នឹងហើយអូខេអរគុណបាយបាយ